cái này không mà chất ok thì tập tập mà lấy bốc thuốc xuống xuống tăng tăng thì bật bật lên trên tập មិនដែរឥឡូវយើងថតទេណាបងអត់ទេអត់ទេបងបាទជិះបាទគាត់ធ្លាប់គាត់ចូលគាត់តែឥឡូវយើងតែបងខ្វាយបើដឹងមិនអាចជួយបើធានសិនបើធានសិនបងបងបងឥឡូវបងបងឥឡូវទៅគុំនេះអញមើលកាត់មើលខ្លាមើលកាត់មើល អាចធ្វើតែពេលយូរហើយអ្នកនេះទៅអ្នកដែលអ្នកដែលនេះទៅមកជាហៀងអ្នកដែលនេះខ្លួនឯងតែស្រួលខ្ញុំអត់ព្រមពេលពួកខ្ញុំសុំទោសមកខុសឆ្គងទាំងអស់អត់មានតែគេរំលោភធ្វើអីបំពេញទាំងអស់បាយបាយតាមចិត្តណាបាយជាយើងស្ពៀនដល់ជាយើងតាមចិត្តហ្នឹងបងយើងយើងបានសុំបងទាំងអស់គ្នាបាយតាមចិត្តយើងមានអី ត់មានអីហ្មងខ្ញុំគាត់មិនដឹងអត់ទេមិនមានធូបអត់ទេអត់សុំហ្នឹងហើយហ្នឹងហើយមិនគាត់នៅស្ងៀមអីគាត់មកផ្លែពួកខ្ញុំអីនិយាយថាបើគាត់សួរអីសួរគាត់សួរអីឆ្លើយណាហើយតែថាចង់សួរអីគាត់សួរទៅហើយសុំទោសសុំអីគាត់ទៅព្រោះសុំចឹងបាទពួកយើងពួកយើងទៅអ្នកស្គាល់គ្នាទៅតែកូនចៅរបស់គ្នាហ្មងណាគាត់ខំមិនប្រចាំណាយើងយើងយើងថតបងយើងយើងចង់ឲ្យចប់របស់គ្នាអត់ទេ យាយខោមកឧបាលអូកុំសុំយាយខោកុំហានបាច់ហាលលើខ្ញុំសុំវាអត់គាត់ទៅសុំតោះឥឡូវអីបាត់ណាចាខ្ញុំខ្ញុំឥឡូវឥឡូវខ្ញុំសុំបងបន្តិចហ្នឹងណាខ្ញុំខ្ញុំសុំកម្លាំងទៅបងហើយដល់បងណាពួកយើងសិតតែអ្នកស្គាល់គ្នាទាំងអស់ ពីបានទឹកក៏បានជាយើងខាងគូគំរូអារម្មណ៍មកបើខាងវិញវិញក៏ជាយើងខ្ញុំគិតថាមានដូចជាពីមុនទៅតោះបើខាងវិញវិញ